បើសំសួរមិញហ្នឹងនឹមពេញមែនអីចាលេចាក់ជ្រុងលេចាក់ជ្រុងខ្ញុំសបត់បាញ់ងាប់នឹមពេញមែនបាទខ្ញុំសបត់អត់ទៅបាញ់ងាប់គឺនៅភ្នំពេញមែនណាតែខ្ញុំផ្សាយនៅផ្លូវដង្ហើមចុះខ្ញុំពេញអត់ឃើញមានឯករាជ្យនឹមពេញអត់ទេណាប៉ុន្តែ នៅជ័យក្រុងនៅគេហៅថាភូមិចាក់ជ្រូកសង្កាត់សម្រាប់ក្រុងក្រុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ហើយមកនេះមិនមែនផ្សាយមន់ជលឬក៏ផ្សាយលបាយស៊ីសងបាត់ល្មើសផ្សេងៗទេហើយដូចខ្ញុំបានមកដល់ភ្នំពេញត្រៀមត្រៀមអញ្ចឹងដេរីម៉ាសាកោជប់ក្លឹបរាំងកសាលមីកាដែនក្រៅខេត្រៀមលៀបម្សៅមុជទឹកហើយលៀបម្សៅដោះសាប៊ូក្លិនឃ្លៀកកុំឲ្យស្អុយដូចថ្ងៃមុនឲ្យស្អាតហើយក្លិនឃ្លៀកសំខាន់គឺក្លិនឃ្លៀកតែម្ដង ត្រៀមឲ្យល្អហើយយប់នេះអឺគេហៅថាត្រៀមខ្លួនឲ្យស្រេចតាមក្បាច់ធ្លាប់ដឹងបើយប់នឹងមិនហត់មិនចូលមានតែផ្ទះអត់ត្រៀមយប់នឹងគឺយើងមកពេញពេញហើយមិនគឺមិនមែនមកទិញទ្វារធ្វើដៃឲ្យផ្ទះប៉ុណ្ណាប៉ុណ្ណឹងទេនៅតែកន្លែងជាងដៃប៉ុន្តែមិនមិនមកកំងជាងដៃទេគឺយើងបើកវ៉ាម៉ូតូគេទេ sponsor ខ្លះសេមកបើកវ៉ាម៉ូតូគេ ខ្វះអ្នកត្រូវមកត្រូវក្នុងក្នុងនៅភ្នំពេញទេបងសមារាមត្រូវត្រូវនៅភ្នំពេញនៅពេញបច្ចានជាងចាអាស្មានត្រូវ100លានត្រូវម៉ូតូហីអាស្មានត្រូវ100លានខំអហើយត្រូវម៉ូតូហីចាំបាន100លានអីចឹងអរិនៅពេញយើងចិត្តច្រឡំថានៅស្រែស្រែមែនណាគឺខ្ញុំស្បត់មែនតើនៅពេញមែនតែប៉ុន្តែនៅជ័យក្រុងទេនៅភូមិចាក់ជ្រូក សកាត់សម្រាប់ក្រមបងនឹងពេញមិននឹងពេញនៅស្រែបងបាទនឹងពេញនឹងពេញហ៎បាទច្បាស់នៅច្បាស់នឹងពេញខ្ញុំនឹងពេញបាទហើយចុះអញពេញដែរខ្ញុំនឹងពេញដែរតែបើគាត់មាននៅមិននៅកន្លែងស្រុកកំណើតស្រុកកំណើតនៅនៅកំពង់ចាមប៉ុន្តែខ្ញុំនៅនេះបាទបាទបាទចឹងនឹងពេញទេចឹងនឹងពេញទេពេញមែននឹងពេញទេបងនឹងពេញមែនណាបងនឹងពេញទេដូចដូចសពមែនវិញ ដូចមិនមែនពេញមិនទេវិញនំពេញមែនបើនំពេញមែនទេបងពេញអត់អត់នំពេញនំពេញមែនទេនំពេញចេញនំពេញចឹងហីចាអីអាសាច់ជិះនំពេញចឹងដែរដូចស្រែស្រែមិនអត់អានំពេញតាហ៎នំពេញមែននំពេញនំពេញនំពេញមែនទេចាចេញដូចស្រែស្រែមិនទេវិញចាញ់ស្រែរៀងនំពេញមែនទេនំពេញមែនក្បែរស្វាយរៀងហ្នឹង អត់ទេមើលសាច់ឈិនអំពេញខ្សែស្រែវិញមើលមិនមើលអីវិញនំពេញមែនណាបងនំពេញឲ្យសួរក្មេងអត់ទេខ្ញុំសួរចឹងតែនំពេញទៅមើលឥឡូវយកទៅណាមកសួរវិញអបងនំពេញមែនទេពេញអត់ទេមើលអត់ដូចនំពេញមិនទេស្រែស្រែមិនទេមើលសមើលមើលសមើលសួរនំពេញមែនសាទដល់សុំសួរមកអូនណាមើលជុំនំពេញទេមើលអាយជុំអាយអាយគាត់សួរអញនំពេញមែនអូន អរេអ្នកកំពង់ធំអត់ទេនឹងពេញនឹងពេញនៅណានឹងពេញនឹងពេញហ៎ចានៅចេញពេញហ៎ថ្ងៃចេញពេញអត់ចង់វិញមិនចេះដូចស្រែស្រែមិនមើលសាច់ឈាមមើលសាច់មើលសាច់ឈាមមើលសាច់ឈាមមើលសាច់ឈាមមើលដូចដូចអ្នកស្រែខ្ញុំស្រែហើយនេះនឹងពេញនឹងពេញមែននៅជេងពេញតែនឹងពេញក្រុងពេញដែរអត់ឯងខ្លាចខ្ញុំផៅគេថាឯងចែកនៅសរៀងសោះឯងថានឹងពេញនឹងពេញរើស្រែអ៊ំ នៅពេញនៅពេញមែនអត់ចានៅក្រុងពេញហ្មងក្រុងភ្នំពេញភូមិអីគេហ្នឹងភូមិភូមិចាក់ជ្រូកភូមិចាក់ជ្រូកសង្កាត់សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរដ្ឋធានីភ្នំពេញរដ្ឋធានីទេរាជធានីរាជធានីភ្នំពេញរដ្ឋធានីអត់ទេគឺកម្មថារដ្ឋធានីមែនរដ្ឋធានីហ្នឹងអាសម័យគុំនិយមគឺរដ្ឋធានីចាបន្តឥឡូវគឺរាជធានីរាជធានីរាជធានីហេតុអីហ្នឹងគេទៅមិនតោនៅនៅពេញហ្នឹងឯងនៅពេញហ្នឹងចឹងអ្នកត្រូវតោហ្នឹងចាត្រូវអាខ្សែហ្នឹងចាចឹងគេត្រូវនៅពេញទេត្រូវនៅពេញហ្នឹងសួរបែបដូចច្បាស់ មកក្រាមសួយបងអើបាទសួស្ដីបងនៅពេញមែនបងនៅពេញបាទបាទនេះនៅទីចាក់ជ្រូកហ្នឹងហើយចឹងនៅពេញនេះបាទបាទចឹងមកនៅស្រែនៅពេញនេះខ្ញុំបាទចឹង8ឆ្នាំអើ8ឆ្នាំហ្នឹងបាទហើយមានកាយធូតខ្ញុំបាទបាទអើកូនចាកូនចាអូនចឹងនៅពេញណាអូនហ្នឹងចាក់ជ្រូកហ្នឹងបាទភូមិចាក់ជ្រូកសង្កាត់ច្រំក្រោមច្រំក្រោមខណ្ឌពួរខណ្ឌជ័យរាជធានីពេញរាជធានីពេញបាទបាទកូនចាពេញណា បាទក៏យ៉ាងបាញ់ហើយអញ្ចឹងច្បាស់បាញ់ហើយអត់ទេបងប្អូនយើងដោយសារតែយើងប្រចាំងចំទៅគេថាអាចារ្យឋានអំពេញអំពេញណាបើអាមើលសិឈិនអំពេញចឹងគេមិនជឿចឹងយើងចង់ឲ្យច្បាស់បងណាណ៎អ្នកត្រូវអឺអ្នកត្រូវម៉ូតូគាត់អាពុនគាត់ទៅហើយណាគាត់បានអាពុនអឺបងប្រុសឈ្មោះអ្វីដែរបងខ្ញុំឈ្មោះហេងរតនៈអឺហេងរតនៈបន្តទៅមកនេះបាទបាទហេងរតនៈនៅភ្នំពេញហ្នឹងឯងបាទខ្ញុំនៅភូមិចាក់ជ្រូកសង្កាត់សំរោងក្រមខណ្ឌពោធិ៍សែនជ័យភ្នំពេញ ហើយអឺហូបផាសេអត់បានកំប៉ុងទេត្រូវមើលម៉ូតូហ្នឹងខ្ញុំទិញមួយកេះហូបកំប៉ុងផាយើងត្រូវតែយើងកំប៉ុងទី6ទី7ហើយយើងត្រូវលេងលេងត្រូវមែនតើបងអេត្រូវមែនតើបានម៉ូតូហើយអត់ចេះព្រោះអីខ្ញុំចូលចិត្តរឿងស្បត់កីឡាខ្ញុំមកសំដែងអញ្ចឹងណាហើយបើសិនជាខ្ញុំប្របួសស្បត់គេជួលមកសំដែងគេថាឡើយបងឯងមកសហតទៅណាបើកឲ្យឲ្យម៉ូតូគេវិញហើយគេឲ្យបង200ដុល្លារឬក៏3ដុល្លារឬ400 5ដុល្លារអញ្ចឹងណាគេជួលបងឯងណា នៅខាងក្រុមហ៊ុនខ្លាសេអញ្ចឹងគេលោកជួលបងឯងអញ្ចឹងណាណាបងខ្ញុំពួរសបាត់ហ៊ានសបាត់ទេអញ្ចឹងស្បាត់ស្បាត់ស្បាត់ស្បាត់ស្បាត់អញងាប់អត់អញ្ចឹងបាត់បាត់ស្បាត់បាទអញ្ចឹងទៅពិតប្រកបមែនទេពិតប្រកបមែនបើសិនជាផលខាងក្រុមហ៊ុនជួលហើយចប់ឲ្យព្រមតក្រុមហ៊ុនវិញគេឲ្យ500ដុល្លារអីគឺស្បាត់ទេបាញ់ខ្ញុំហើយបាត់បាត់ហ្នឹងអញ្ចឹងហ្នឹងពូមួយគេខ្ញុំហេងរតនៈហេងរតនៈបាទបងប្អូនអឺស្អីអាដាមងួនវឌ្ឍនៈមែនមែនទេមែនទេមែនទេបាទអញ្ចឹងបងឥឡូវយើងពងដាក់ប៉ុនគាត់ឲ្យហើយចាំយូស៊ូដេប៉ូអីអត់ទេ ត្រៀមណាលាបឲ្យទៅកុំឲ្យស្អុយឃ្លៀតដូចតែមុនជាពេកមុនស្អុយឃ្លៀតណាអញ្ចឹងបើស្អុយឃ្លៀតនោះគឺអត់ចូលតែម្ដងគឺចូលរកបាក់ស្បាត់ហ្មងគាត់ចូលឯងអើបងយ៉ាត់បងអូយលោកឲ្យលោកទៅទៅទៅទៅអត់ទេបុំម៉ូតូមិនហាត់ទេណាមិញម៉ូតូអត់ជាងនឹងជាងបែងជាងម៉ូតូមែនហ៎ឥឡូវនិយាយមែនជាងម៉ូតូមែនគឺស្បាត់អត់អត់ជាងទេហ៎ជាងម៉ូតូអត់ ជាងទៅសុបជាងយួយចែកជួយចំទៅហើយអត់ទេគាត់ម៉ូតូបានហ្នឹងគូបើបែបហ្នឹងខ្ញុំនិយាយមកហ្នឹងខ្ញុំមិនដែរជួបទេហើយម៉ូតូត្រូវងាត់សោះហ្នឹងបាទលេងហៅជាងមកដល់មុននឹងបើកត្រឹមរិទ្ធមើលខ្ចៅមើលខ្ចង់សិនបោះជប៉ុនអត់ហើយអាចបើកមួយជុំទេអាងុំក្តាស់ពន់ហ្នឹងក្តាស់ពន់ហ្នឹងឲ្យជាងគេមើលសិនឥឡូវមើលមើលឥឡូវតើមើលអស់ចាត់ស៊ីនស៊ីន តែខ្ញុំថាបើខ្លួនខ្លាចតួអឡឡឡប្រិតមើលឲ្យទៅប្រិតមើលឲ្យប្រិតមើលឲ្យណាប្រិតមើលឲ្យតែបងជាងមើលឲ្យអត់ឯងកំអីណាយើងធ្វើអញ្ចឹងមាត់ព្រួយគាត់ជួយជាងគេ5ដុល្លារមកណាមិនស្អីណាដល់ប្រិតមើលឲ្យបងកំអីខុសជួយជាងគេ500ដុល្លារមកប្រិតទាំងខ្ចៅតាមម៉ូតូជប៉ុនអត់ឥឡូវនេះលេខតួលេខមិនសិនដូចគ្នាអត់ហើយជាងគឺជាងជំនាញមែនទេអត់ទេយើង មើលត្រូវដែរបងលេខតួលេខម៉ាស៊ីនលេខម៉ាស៊ីនទៀតអត់ហ៎ឡំគ្នាឡំគ្នាចឹងទៅពីអូចឹងឯងឥឡូវបោះបោះជប៉ុនបោះអីឥឡូវនេះដូចគ្នាហ្នឹងបោះជប៉ុនទៅបោះអីគេហ្នឹងប៉ុនជប៉ុនអឺមើលច្បាស់អត់ជួយជាងអស់រាប់រយដុល្លារមកជួយ10000ហ្នឹង10000ក្រាស់ពុតតាពុតឬមិនពុតនេះអូយឡំហើយច្រឡំ អូប៉ុន្តែខ្លាចឡំគុំតអរេបងក្រុមការងារខ្ញុំធ្វើអត់ប្រយ័ត្នប្រយែងទេណាព្រោះអីក្រុមក្រាពន់គឺក្រុមការងារមិនអាចយកគេបានទេត្រូវយកបដងវិញទៅដែរគឺអត់មានពេលវេលាណាគ្រប់គ្រាន់បងនេះប៉ុន្តែសំសួរមកជួលជាងជួសជុលម៉ូតូជាជាងប្រពន្ធអ្នកលក់នឹងណាអេប្រពន្ធអ្នកលក់ដល់ប្រពន្ធអ្នកលក់អីប៉ុន្តែជួលជាងជួសជុលតើប្រហែល100ដុល្លារដែរមកមើលអត់ជួលទេនឹងពេញមែនអានឹងពេញមែនវិញអត់ទេមើលទេអត់សមនឹងពេញមិនទេវិញ ហូតជូរដែរជួយប្រហនក្រៅស្អាតហើយមើលគេហៅស្អាតនេះយើងចូលមួយទៅបីហើយជួយផុសផងណាជួយផុសជួយ share ផងអូយល្បីប៉ាត់នេះល្បីតាមទទួលឲ្យមកចូលក្នុងមកអូយប៉ណ្ណេះឲ្យល្បីលោកអូយមិនដែលឃើញលោកអញថត់ទៀតអីអូយល្បីណាស់លោកអើយលោកអឺម៉ាសាកោជប់រាំងកសាលមីកាដិនក្រាប់ខ្លាអូខេអឺមួយទឹកឲ្យលឿនទៅដល់ឡើយ ប្រយ័ត្នលេខបង066 36 96 56តែមកណាតែមកអងមកហើយកុំណាកុំកុំផុសណាអរគុណច្រើនប៉ុណ្ណាអូខេយ៉ាងបាត់ឡាយទេយើងដល់ឡាយបកាច់កិនស្អាតទៀតមានអ្នកមើលណា